អត់ចង់ហូបសាច់វិញទីតាមណាហើយហើយមិនអត់ដល់មកញ៉ាំចាបើហៅអីគេមើលមានលក់បានគេបើហៅអីទៀតហ្នឹងដាក់បាយឆា